ប្រវត្តិទិវារំលឹកគុណអ្នកម្ដាយដែលភាសាអង់គ្លេសហៅថា Mother's Day ជាទូទៅទិវារំលឹកគុណអ្នកម្ដាយត្រូវបានប្រឡើងនៅថ្ងៃអាទិត្យសប្តាហ៍ទី2នៃកុម្ពុជាជារៀងរាល់ឆ្នាំ តែមានប្រទេសខ្លះប្ររពនៅខែផ្សេងខុសគ្នា តាមការកំណត់របស់ប្រទេសគេរៀងៗខ្លួនតែដោយមានប្រទេសជាច្រើនប្របាន ប្ររពពិធីនេះនៅថ្ងៃអាទិត្យសប្តាហ៍ទី2នៃកុម្ពុជា ហើយម្យ៉ាងទៀតរដ្ឋាភិបាលនៃសហរដ្ឋអាមេរិក បានទទួលស្គាល់ថ្ងៃនេះជាថ្ងៃពិតជាតិតែគេយកថ្ងៃនេះជាថ្ងៃគោលទីវានេះត្រូវបានព្រួយដើមឡើងដោយនារី2នាក់ឈ្មោះ Julie Ward Howe ហើយនិង Anna Marie Jarvis Julie Ward Howe បានប្រពៃទិវានេះឡើងនៅឆ្នាំ1870នៅ Boston ដែលជារដ្ឋធានីរបស់រដ្ឋ Massachusetts នៃសហរដ្ឋអាមេរិក។ គឺក្នុងគោលបំណងដើម្បីលើកកម្ពស់សន្តិភាពនិងទប់ស្កាត់ការធ្វើទុកបុកម្នេញទៅលើស្ត្រីនៅពេលមានសង្គ្រាមទិវានេះធ្វើឡើងអស់រយៈពេល10ឆ្នាំ ក្រោយមកនៅឆ្នាំ1905អាណាម៉ារីជីវីសបានប្រពៃទិវានេះម្ដងទៀតដោយធ្វើការសម្ដែងនៅការដឹងគុណឧបការៈដល់ម្ដាយរបស់នាង នៅទីក្រុងក្រាប់តុន នៅក្នុងរដ្ឋ West Virginia នៃសហរដ្ឋអាមេរិក។ ហើយនៅឆ្នាំជាមួយគ្នានោះដែរនាងបានធ្វើយុទ្ធនាការស្នើសុំឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកដាក់ទិវានេះជាថ្ងៃបុណ្យជាតិនៅឆ្នាំ1908រដ្ឋាភិបាលមិនយល់ព្រមនឹងសំណើរបស់នាងឡើយប៉ុន្តែរដ្ឋាភិបាលទាំងអស់បានយល់ព្រមអីចឹងហើយបានជានៅឆ្នាំ1908គេចាត់ទុកថាជាថ្ងៃដំបូងនៃថ្ងៃប្រពៃទិវារំលឹកគុណអ្នកម្ដាយហើយនៅឆ្នាំ1914រដ្ឋាភិបាលដែលដឹកនាំដោយលោក Woodrow Wilson បានប្រកាសទទួលស្គាល់ថាទិវារំលឹកគុណអ្នកម្ដាយជាថ្ងៃបុណ្យជាតិនិងឲ្យប្រពៃទិវានេះ នៅ ថ្ងៃអាទិត្យសប្តាហ៍ទី2នៃខែឧសភានៅបច្ចុប្បន្ននេះទិវារំលឹកគុណអ្នកម្ដាយត្រូវបានធ្វើឡើងដើម្បីរំលឹកគុណអ្នកម្ដាយរបស់យើងក៏ដូចជា អ្នកមានគុណដែលជាស្ត្រី នៅថ្ងៃនេះផងដែរកូនកូននឹងធ្វើការជូនកាដូទៅអ្នកមានគុណរបស់ពួកគេដែលជាស្ត្រីដែលមានដូចជាសម្លៀកបំពាក់គ្រឿងអលង្ការស្ករគ្រាប់ នំនិងជួនកាលជាដើមចំណុចបន្ថែមលើពីនេះទៅទៀតមានគ្រួសារមួយចំនួនបាននាំគ្នាបរិភោគអាជុំគ្នានៅផ្ទះឬក៏ទៅបរិភោគនៅភោជនីយដ្ឋាននិងធ្វើដំណើរកម្សាន្តនៅពេលរាត្រីជាដើមចំណុចនេះខ្លះទៀតបាននាំមិត្តភ័ក្តិធ្វើដំណើរកម្សាន្តក៏ដូចជាហូបអាហារជុំគ្នាជាដើមឡាក់